យកប៊ូស្រង់ទៅដាក់លក់ដោយយកមាសប៉ិនដងទុំចូលផ្ទះ Boost Strong Power Plus Power to Win ជីវិតប្តីប្រពន្ធមានកូន12នាក់តស៊ូប្តីកម្មករសំណង់ប្រពន្ធខ្ចីលុយបងថ្លៃ20ម៉ឺនរៀលគាត់60ម៉ឺនរៀលដាក់លួចចាប់ភួយឆ្លៀតយកប៊ូស្ត្រង់ដាក់លក់ឃើញប៊ូស្ត្រង់ត្រជាក់ត្រជាក់ទំនងឆ្ងាញ់ពេកទ្រាំមិនបានដាក់ចិត្តគោះ ផឹកមួយកំប៉ុងក៏ត្រូវរង្វាន់ឡានមួយគ្រឿងភ្លាមបងស្រីឈ្មោះកែនសុខុននៅ ភូមិត្រពាំងកណ្ដាលឃុំមឿនជ័យស្រុករំដួលខេត្តស្វាយរៀងបានគោះក្រវល់កំប៉ុង Boost Strong ត្រូវរង្វាន់ឡាន Sport ថ្មីខ្លាញ់គោមួយគ្រឿងពីក្រុមហ៊ុន Boost Strong បងស្រីថាដំបូងមើលក្រវល់មួយផ្លែតមិនចាប់អារម្មណ៍បំរុងបោះក្រវល់ចោលស្មានតែមិនត្រូវក៏លើក Boost Strong កំប៉ុងត្រជាក់ត្រជាក់ដាក់អស់កន្លះកំប៉ុងរួចក៏មើលក្រវល់កំប៉ុងម្ដងទៀតទើបដឹងថាមានរូប បឡានស្ពតមួយគ្រឿងភ្លាមភ្លាមនោះគាត់មានអារម្មណ៍ដូចជាញ័រដៃតិចតិចក៏ស្រែកហៅប្តីនិងអ្នកជិតខាង ជួយមើលទើបដឹងថាពិតជារូបរង្វាន់ឡានថ្មីពិតប្រាកដមែនគាត់បាន បន្តទៀតថារាល់ថ្ងៃឃើញតែ គេផុសថាប៊ូសត្រង់ឆ្ងាញ់ហើយមានរង្វាន់ច្រើនគាត់ក៏មិនចាប់អារម្មណ៍ទេ តែពេលឃើញប៊ូសត្រង់ត្រជាក់ត្រជាក់ក៏នឹកឃើញទំនងឆ្ងាញ់មែនដល់ឥឡូវត្រូវឡានខ្លួនឯង ងអញ្ចឹងទៀតទើបដឹងថាប៊ូស្ត្រង់មានរង្វាន់ច្រើនពិតមែន Strong Power Plus. Power to win.